ឯងហ្មងពួកមេតនែអត់កាញ់ឯងធ្វើសួស្តីបងប្អូនអ្នកលេង Facebook ទាំងអស់គ្នាแชร์មួយแชร์មួយแชร์មួយទាំងអស់គ្នាមកឲ្យឡើង view មកថ្ងៃនេះហ៎សៃណេអត់មកលក់លេទៀតទេអត់មានអីវ៉ាន់លក់ឲ្យទេថ្ងៃនេះគឺអត់មានលក់ទាំងអស់ បងប្អូនទាំងអស់គ្នារឿងមួយជារឿងដែលឈឺចាប់ក្នុងក្នុងនាមជាមនុស្សស្រីដែរបងប្អូនទាំងអស់គ្នាឆែមួយឆែមួយឡើងមកយូរមកបងប្អូនទាំងអស់គ្នាគួរកាត់ពិចារណាលើមើលណាហុយមីស្រីម្នាក់នោះណាវាថ្លើមធំខ្លាំងណាស់វាហ៊ានលួចប្តីរបស់សៃណេនេះសៃណេកាមកពេញច្បាប់ណាហេតុអីក៏វាថ្លើមធំវាហ៊ានលួចប្តីរបស់សៃណេទៅស៊ីខ្ញុំក្តៅខ្លាំងណាស់បងប្អូនទាំងអស់គ្នាក្តៅខ្លាំងណាស់ថ្ងៃនេះណា ខ្ញុំធានាតែម្ដងគឺនាងនឹងគឺមិនរួចខ្លួនទេណាឯងមិនរួចខ្លួនទេនាងឯងស្ដាប់ឲ្យបានណានាងឯងត្រូវតែដឹងសោកខ្មៅជាមួយយើងក្នុងថ្ងៃហ្នឹងតែម្ដងបងប្អូនទាំងអស់គ្នា share មួយ share មួយ share មួយឥឡូវមកយល់មកបងប្អូនទាំងអស់គ្នា share មក share ឥឡូវមកយល់ឲ្យពិភពលោកបានដឹង ថាមីស្រីនៅពីមុខខ្លះប្រពន្ធណានាងឯងប្រៀបធៀបធៀបជាមួយនឹងយើងបានអត់តែប្រពន្ធគេណាប្រពន្ធគេ នាងឯងដឹងទេថាថ្លៃធ្នូប្រពន្ធណា គេមានមុខរបររ៉ូស៊ីទាំងស្អាតទាំងសម្ដីក៏បានចរិតក៏បានមាយាទក៏បានពុញបោក៏មាននាងឯងមានតែមកប្រៀបធៀបជាមួយនឹងប្រពន្ធគេហ៎តាមចិត្តក្តៅចង់ឲ្យយកទូរស័ព្ទទៅបោកវិញនេះបងប្អូនទាំងអស់គ្នាអើយជួយ share មក ឲ្យពិភពលោកបានដឹងមកនេះមីស្រីមកក្រេះតាមតែចិត្តក្តៅទេបងប្អូនទាំងអស់គ្នាបើសិនជាខ្ញុំកើតមកជារន្ទះខ្ញុំដើរបាញ់ស្រីដែលស្រីដែលយកប្តីរបស់ខ្ញុំនេះបាញ់ចំកដៅគាត់តែម្ដងឲ្យដឹងថាគេស្រឡាញ់ប្តីគេប៉ុណ្ណាស្អាបងប្អូនស្អាពិភពលោកបានឃើញឃើញវានៅកន្លែងណាក៏ដោយ ជួយចេះឲ្យសេនេផងស្រីយកប្តីគេស្រីមុខខ្លះនេះឯងវាខ្វះប្រុសខ្លាំងណាស់ហ៎បានជាយកប្តីគេមកអញ្ចឹងខ្វះប្រុសស៊ីហ៎នេះឯងគិតថាឲ្យប្តីយើងទៅឲ្យនេះឯងស៊ីស្រួលស្រួលអញ្ចឹងហ៎ហ៎ក្តៅខ្លាំងណាស់ក្តៅខ្លាំងណាស់នេះឯងមិនស្គាល់ហ៎នេះស្រីណែណាលេក៏លក់ឡាយជេក៏ឡាយជេប្រាប់ឲ្យហើយណាឲ្យដឹងមើលមុខឲ្យឃើញឲ្យចាំផងនេះថ្ងៃនេះណាបើមិនបានប្រលះនឹងឯងប្រលះនឹងឯងតែគឺយើងមិនអស់ចិត្តទេយើងស៊ីបាយមិនឆ្ងាញ់ទេបងប្អូនទាំងអស់គ្នាអញ នេះស្បែកជើងណាអ្នកឯងមើលច្បាស់នេះកែងស្រួតខ្លាំងណាស់ស្បែកជើងនឹងទាំងអស់គ្នាខ្ញុំចង់ខ្ញុំចង់ខ្ញុំចង់យកទៅទុកចំកណ្ដាលក្បាលមីស្រីហ្នឹងណាស្បែកជើងប្រែរបស់ខ្ញុំណាទាំងអស់គ្នានេះនឹងឯងចាំមើលច្បាស់នេះស្បែកជើងប្រែណាមើលឲ្យហើយនេះស្បែកជើងប្រែថ្លៃណាស់ចង់គប់ចំកណ្ដាលក្បាលរបស់នឹងឯងតែម្ដងយើងប្រាស់ឲ្យហូរឈាមតាមក្បាលមកស្បែកជើងយើងប្រែទិញមកថ្លៃណាស់ ប្រែននៅថ្មីតែម្ដងពាក់ទៅមិនម្ដងហើយបងប្អូនទាំងអស់គ្នាមិនចង់យកទៅគប់ក្បាលមនុស្សប្រភេទប្រភេទអញ្ចឹងទេប៉ុន្តែគិតឲ្យចិត្តពេកទុកវាមិនជាប់ជាស្អីដល់បងប្អូនទាំងអស់គ្នាណាស្រីណៃអត់បានអានខមមិនទេអត់មានអារម្មណ៍អានខមមិនទេណាក្តៅមីស្រីយកបដៃគេនឹងណាបងប្អូនទាំងអស់គ្នាសៀបងប្អូនសៀឲ្យខ្លាំងបងប្អូនសៀឲ្យខ្លាំងខ្លាំងឲ្យពិភពលោកបានឃើញអីអានាងឯងអត់ប្រុសហ៎ហ៎មីស្រីអត់ប្រុសមីនេះ ណែចិត្តតែដើរយកប្តីគេអញ្ចឹងប្រយ័ត្នឆ្លងកូវីដងាប់ណាអញប្រាប់ឲ្យហើយងាប់មិនបានស៊ីប្រុសទៀតស្អាបងអូនស្អាអីចំមីបកាច់យកណាវាខលមកនេះដឹងជាមីបកាច់យកអាបកាច់យកណាទេ អាឯងពូតឡាយឡាយខលមកហ្នឹងអីក្តៅកាហាយអញកំពុងតែក្តៅកាហាយផងណាអាឡូអាឡូកាស្មានហើយមកផ្ទះយំមិញកូនហែងយំឡើងណានៃពេញផ្ទះនេះ ថាស្មានណាស់ហើយមកផ្ទះមកផ្ទះយើងមានប្រាប់អញសោះអាកាណាច្រឡំលេខទេខ្ញុំគ្មានស្គាល់អាកាអាកាអូនណាបានទេអត់ស្គាល់អាកាមិនលេខនឹងច្បាស់ហើយណាឆែកហើយហីហេចេះនិយាយស្ដាប់គ្នាបានអត់ហ្នឹងខ្ញុំនិយាយភាសាខ្មែរភាសាមនុស្សហ៎ចេះស្ដាប់អត់តែថាគេអត់ស្គាល់ទេគេមិនដឹងទេតែនិយាយដែរដែរទៀតចឹងហ៎បានទេអត់មានពេលនិយាយមួយទេ ឯងមកតែក្តៅកាហាយផងឡៃសក់សក់ទៀតចេះមករំខានឯងតែកើតថ្ងៃហ្នឹងអញហៅមកតើឃើញអ្នកណាគេបកកាយប្រមូលប្តីយើងទៅស៊ីផឹកបាត់សឹងតែរាល់ថ្ងៃចេញទៅធ្វើការមិនទាន់បាត់ខ្លួនបកែមែនអាខាងប្រមូលប្តីគេទៅផឹកហ្នឹងថ្ងៃហ្នឹងគឺត្រូវតែប្រលះពួកឯងឲ្យអស់បើមិនអញ្ចឹងឯងញ៉ាំបាយមិនឆ្ងាញ់ឯង នេះលេខនឹងហ្មងច្បាស់អាឡូសៃណែនិយាយសៃណែណាណែស្គាល់ទេកុំមកធ្វើថាអត់ស្គាល់ណាកុំមកធ្វើអត់ដឹងខ្លួនអីសោះម្សិលមិញច្បាស់ហាបបួលប្តីខ្ញុំទៅផឹកកុំមកធ្វើអត់ដឹងខ្លួនណាប្តីមួយណាប្តីខ្ញុំបាត់ពីផ្ទះមកយប់គ្មានអ្នកណាគេក្រៅពីពួកអស់លោកឯងហ្នឹងឯង ហើយកុំនិយាយថាអត់ដឹងណាហើយថាប្តីមកផឹកមានសាស័យមានបោះតាងហ៎ចាំចេះឲ្យឆ្អែតសិនចាំរកផោះតាងមកតាមក្រោយម៉េចកុំមកធ្វើអត់ដឹងខ្លួនណាច្បាស់ណាស់ច្បាស់ឲ្យចេះតែម្ដងលេខទូរស័ព្ទនៅក្នុងទូរស័ព្ទប្តីខ្ញុំច្បាស់ណាស់ប្តីខ្ញុំឈ្មោះអាឆៃម៉េចស្គាល់អត់ឃើញមិត្តភក្តិមួយវាអីខ្ញុំមិនដឹងរឿង ឆាយប្តីចែណែឥឡូវខ្លាំងស្បត់បើថាមិនដឹងមែនហ៊ានស្បត់អត់ចែចែច្រឡំអីណែខ្ញុំគ្មានបានយកច្រឡំទេណាច្បាស់ណាស់ខ្ញុំហៅឃើញលេខលោកឯងនៅក្នុងទូរស័ព្ទប្តីខ្ញុំច្បាស់ណាស់កុំនិយាយបកែកណាណែនេះបច្ចៈម្ដងទៀតណាស្ដាប់ឲ្យបានហាមបបួលប្តីខ្ញុំទៅផឹកស៊ីស្រីញីអូនបងចូលកាឡាអូខេទៀតណាកុំឲ្យខ្ញុំតាមតរឲ្យសោះផឹកស៊ីម្នាក់ឯងបកាច់លេខបញ្ចូលមែនណា បានចាំមិនទៅទៅតវល់ប្តីគេទៅផឹកនេះចាមុំមុំបានអីណែអត់មានលមលមអីមួយខ្ញុំទេណាប្តីខ្ញុំចេះពីធ្វើការបាត់មួយខែ30ថ្ងៃគ្មានអ្នកណាគេក្រៅពីអស់លោកឯងហ្នឹងទេខ្ញុំមិនដឹងឥឡូវខ្ញុំមិនដែលផឹកស៊ីណាផងប្តីចែផឹកស៊ីជាមួយណាគេខ្លះមិនខ្ញុំដឹងអើណាគេខ្លះមិនគ្មានណាគេក្រៅពីលោកឯងហ្នឹងហ្មងខ្ញុំឃើញប្តីខ្ញុំនិយាយទូរស័ព្ទជាមួយលោកឯងណាស្ទឹងតែរាល់ថ្ងៃ មុនទៅធ្វើការសិតតែណាត់គ្នាតាំងពីព្រឹកខ្លាចល្ងាចឡើងវាអត់មានជើងផឹកស៊ីជាមួយគ្នាហ៎ប្រាប់ឲ្យហើយណាប្រាប់ជាលើកចុងក្រោយបើលោកឯងស្រឡាញ់ប្តីខ្ញុំខ្លាំងណាស់តែនៅមួយគ្នាទៅខ្ញុំអត់ទុកទេកុំឲ្យពិបាកដាច់យប់ដាច់ប្រលប់មួយគ្នាប្រពន្ធតូននៅផ្ទះហ่ะគ្មានដែរខ្វល់ទេអាណាកើតស្អីចង់អាណាឈឺស្អីគ្មានដែរដេកថាថ្ងៃឈឺក្បាលជាមួយទេពីព្រោះថាអាមិត្តភក្តិនោះគឺសំខាន់ចាំមើលពេលវាងើបពីដេកចាចាំខ្ញុំប្រាប់វាឲ្យវាទៅដល់ជាមួយ ឲ្យវាដឹងថាសេនេខ្លាំងយ៉ាងម៉េចខ្ញុំអត់ទៅខ្វល់ជាមួយទេរឿងប្តីប្រពន្ធចារឿងផឹកស៊ីប្រពន្ធខ្ញុំក៏ជេរដែរតែមិនមែនអត់របៀបដូចចាទេកំពុងមកម៉ៅរឿងប្រពន្ធជេរផងតិចទ្រាំបានលើនឹងធំបានម៉េចមិនចង់វាយហ៎មកមកវាយមកហោះមកមកនេះមនេះធ្វើមកឡាកាំងឲ្យវាយតាមកវាយមកមកខ្លាំងម៉េចខ្លាំងដៃម៉េចហ៎ ហើយប្តីគេទៅផឹករាល់ថ្ងៃនេះវាសបាយចិត្តខ្លាំងណាស់ហេអត់ទៅពេលផឹកស៊ីមកប្រមូលប្តីគេផឹកស៊ីរហូតហ្នឹងហើយប្តីគេទៅផឹកស៊ីរាល់ថ្ងៃហើយនៅតែចរិតលុយឲ្យគេទៀតបើខ្លាចណាស់ហេលើកក្រោយឈប់ហៅប្តីគេទៅផឹកស៊ីទៀតណាចាំណាបើចង់ផឹកស៊ីទៅបុកកដានធុងម្នាក់ឯងទៅលើអត់ កាចាស់ថ្ងៃហ្នឹងណាដឹងដែរជាមួយយើងនេះទៅហៅរឿងអាកាចាស់អីម្ដងមើលមើលមើលវាដេកដេកអត់មានចពាក់អាណាមរៀលផឹកស៊ីស្រីញីចូលការាអូខេអូនបងច្រើនណាស់ណោះថ្មហ្នឹងឲ្យមកដេកនេះមកគេធ្វើការហោស៊ីមកដេកសណ្ដិលក្តៅកាហាយខ្លាំងណាស់អញក្តៅខ្លាំងណាស់វាគ្មានទឹកប្រពន្ធតូននៅផ្ទះប្រពន្ធនេះ ការងារផ្ទះផងកូនផងចាំមើលអញមិនឲ្យឯងដេកស្រួលទេអាចាស់ម៉េចដើរលេងសប្បាយណាស់ហ៎យកមិញនឹងយកមិញនឹងអត់បានដេកអត់បានពួនមែន ហ៎បានស្មាននឹងមកដេកចំដិលនោះក្តៅខ្លាំងណាស់ក្តៅខ្លាំងមែនតើណាកាចាស់ស្រឡាញ់មិត្តភក្តិខ្លាំងណាស់ប្រពន្ធនៅផ្ទះខំធ្វើការងារផ្ទះចាស់ជួយធ្វើការប្រពន្ធកូនខ្លះអត់ណាខ្ញុំណាខំណាស់រាល់ថ្ងៃហ្នឹងមើលកូនផងលក់អីវ៉ាន់អនឡាញផង ការងារផ្ទះ100ចំពុកអាកាចាស់ឯងជួយធ្វើអីគេខ្លះ ស្រេចស្រេចស្រេចមិត្តភក្តិណារហងៃនោះស្រេចមិត្តភក្តិណាតែនៅមួយវាទៅស្រេចមិត្តភក្តិណាក្តៅខ្លាំងណាស់ប្រពន្ធខំលាក់ខំអត់ខំតប់ខំទ្រាំទ្រាំដល់ចង់ប្រេះត្រង់ហ្នឹងមានដឹងខ្លះអត់ក្នុងខ្លួនមកនឹងមានដឹងខ្លះអត់ក្នុងខ្លួនណានោះ ម៉ាម៉ាន់វាប្រកាច់មកដល់ថ្លៃឈ្នួលឲ្យពេញថ្លៃនេះក៏ឆ្លៀតទៅហ៊ុនតោដប់ឲ្យក៏មិនដឹងស្មាននឹងឲ្យមិនដឹងទៅដល់ណានេះធ្វើមើលតែផ្លូវពេញនឹងមានផ្លូវរាប់ម៉ឺនរាប់សែនលៀនផ្លូវអញ្ចឹងហេមិនដឹងជាសាច់ការស្អីគាត់ ជើងមួយជើងហូបម៉ោងអញ្ចឹងហើយអីវ៉ាន់មកកោកទៀតមានអាគេដឹកអាទេទៅក៏មិនលើក មិនដឹងជារវល់សាច់ការស្អីគេទេរបៀបកម្ពុជារូបរាងប្រណិតរសជាតិឆ្ងាញ់អស្ចារ្យអង្គសង់ទ័រក្លិនក្រអូបជាប់បានយូរមានមុនស្នេហ៍ ដល់កូនរបស់អ្នកដើម្បីធមពលនិងភាពជោគជ័យរូម៉ាណូក្លិនជោគជ័យរបស់បរោបោកបានលឿនជាជារលោងស្អាតគ្មានស្នាមប្រេះងាប់ឯម៉ាក់នឹងដាណេអើយធ្វើការរកស៊ីអីតន់គេត្រូវតែដូរអ្នកដឹកជញ្ជូនឲ្យมันកើតមើលទៅ ចាំនោះចាំយូរយូរទៅឲ្យឯងមកឈរចាំឲ្យដឹងជូនទៅវិញនេះការងារឯងរាប់ហោចំពុកនេះណាមើលស្តុកផងឆែកស្តុកផងទទួលកត់កំងអីវ៉ាន់ផងភៀវនោះក៏ទេមកស្ដីឲ្យឯងមកក្រោយប្តីក៏ពឹងមិនបានចង់និយាយទៅលោកឲ្យលោកឯប្តីនឹងស្រឡាញ់ណាស់ពឹងមិនបានទេ ចូលចិត្តឲ្យធ្វើការនៅខាងក្រៅផ្ទះ យប់មិញឯងខំចាំចង្ងប់អត់មកផ្ទះបើមកដឹងតែដឹងគ្នាអាតប៉ិស្មាននឹងហើយនេះខ្ញុំឲ្យប្រែដឹកជូនអីវ៉ាន់ឲ្យភ្ញៀវនោះប្រហែលម៉ោងមកជើងហ៎ គ្រាន់តែដឹកពីកន្លែងហ្នឹងទៅផ្ទះភ្ញៀវនេះពួកឯងដឹកប្រហែលម៉ោងខ្ញុំឲ្យឈ្នួលពួកឯងពេញថ្លៃណាពួកឯងធ្វើការកើតអត់បើធ្វើអត់កើតទេឈប់ហ្មងអើយអីវ៉ាន់គោពេញទឹកពេញដីស្អីក៏មិនទាន់បានធ្វើទេណែណែកុំមកធ្វើការយឺតជាមួយខ្ញុំណាខ្ញុំមិនចូលចិត្តទេអ្នកយឺតយ៉ាវរបៀបអញ្ចឹងអញ្ចឹងធ្វើការរស់ស៊ីអីទាន់គេបើធ្វើការយឺតយឺតរបៀបអញ្ចឹងគ្មានទំនួលខុសត្រូវតែទៅក៏មិនលើកទូរស័ព្ទទៀតមិនបងឯងគិតថាខ្ញុំនឹងជាស្អីហងៃនឹងចាត់ទុកខ្ញុំជាស្អីតម្លៃជាម្ចាស់ផលិតផលនេះបងឯងຕົកនៅកន្លែងណាហ៎ មកឲ្យមកឈរចាំលោកឯងរកមកអញ្ចឹងហ៎ហាគឺថាឥឡូវចៃស្ដាប់មិនសិនមើលស្ដាប់ស្អីនិយាយមកចាំស្ដាប់អីតាឈរចាំតាំងពីព្រឹករហូតមកដល់ថ្ងៃនេះហ៎តាំងពីទូរស័ព្ទថ្មនៅសល់30%រហូតមកដល់10%នេះធ្វើការរបៀបស្អីធ្វើការយឺតយឺតអញ្ចឹងឥឡូវចង់មិនមើលខ្ញុំបើធ្វើការយឺតយឺតចាស់អញ្ចឹងអញ្ចឹងចង់ឡើងប្រាក់ខែទៀតនេះគឺថាខ្ញុំដឹកយឺតនឹងវាមិនមែនមកពីស្ទះផ្លូវឬក៏ខ្ញុំកិច្ចវេះឲ្យវាយឺត ឬខ្ញុំគិតទៅរត់ម៉ូតូដប់ណាទេគឺខ្ញុំដឹកអីវ៉ាន់ហ្នឹងទៅដល់កន្លែងភ្នៀវហ្នឹងហើយហើយខ្ញុំបានទេទៅភ្នៀវហ្នឹងច្រើនដងហើយតែគេបិទទូរស័ព្ទទេទៅវាមិនចូលហើយខ្ញុំធ្វើមិនទេមិនចូលមិនហ៎លេខហ្នឹងច្បាស់ហ្នឹងណាបាទហ្នឹងហ្នឹងណាលេខហ្នឹងបច្ចៈច្បាស់ហ៎យកមិញបច្ចៈពីរដងកំងអីវ៉ាន់នេះនេះមើលមើលច្បាស់ខ្លាំងណាមិនក៏ថាទេមិនចូលបាទបើខ្ញុំទេទៅវាមិនចូលមិនដឹងមិន អីវ៉ាន់ដៃចាយឲ្យខ្ញុំដឹកទៅដល់ហ្នឹងខ្ញុំទៅដល់អាកន្លែងចាយប្រាប់ហ្នឹងពេលទៅដល់ខ្ញុំជាយាមទេច្រើនដងហើយតែគេបិទទូរស័ព្ទហើយរហូតខ្ញុំទេវាអត់ចូលចាំមើលណាកំងឲ្យវ៉ាន់យើងហើយហ៊ានមិនយកអញ្ចឹងណាហើយចុចមកទូរស័ព្ទយើងទៀតណាបើខ្លាំងតែម៉ាក់ម៉ាក់ហ្នឹងណាយើងទៅឡាយចេដល់ផ្ទះនេះឯងតែម្ដងភ្ញៀវម៉ាក់ម៉ាក់ហ្នឹងក្តៅណាស់អញណា មើលមុខទៀតណាធ្វើការយឺតយ៉ាវផលិតផលរបស់យើងណាបើកំងហៅគ្មានអ្នកគេមិនយកទេនេះឯងខ្លាំងណាស់កុំឲ្យកំងយកលើក្រោយទៀតណាមិនឲ្យរួចខ្លួននេះទៅឡាយបចោលបចោលដល់ដាច់សរសៃឈាមបាត់ណេតែហ្មងក្តៅណាស់ក្តៅទាំងប្តីក្តៅទាំងអ្នកដឹកដាណេហើយដាណេថ្ងៃហ្នឹងបើមិនបានចេញនឹងឯងទេយើងស្ទីបាយមិនចូលទេ ក្តៅខ្លាំងណាស់ថ្ងៃហ្នឹងតើតែប្រលេះនឹងឯងចោលម្ដងក្តៅខ្លាំងណាស់ខឹងអាអ្នកទិញអីវ៉ាន់ផងខឹងដឹកផងខឹងក្តីផងដល់នេះហើយមកទៅរួចអត់ទេជេជេជេអត់ដឹងរឿងអីជេជេជេបងប្អូន share មួយ share មួយ share មួយ share មួយ share មួយចូលមកមើលមកមើល share ឲ្យឡើង video មកបងប្អូនទាំងអស់គ្នាថ្ងៃហ្នឹងចាដេមមានរឿងចង់និយាយប្រាប់បងប្អូនទាំងអស់គ្នានៅក្នុងបណ្ដាញ Facebook ទាំងអស់ណា ជាពិសេស fan fan របស់សៃណេសៃណេមានរឿងចង់ប្រាប់ទាំងអស់គ្នារឿងមួយថ្ងៃនេះគាត់ឲ្យកាហាយខ្លាំងណាស់ចង់និយាយថាអញ្ចេអ្នកកំងអីវ៉ាន់នេះកំងលេរបស់សៃណេហើយនេះអត់យល់គាត់ធ្វើចរិតថោកម៉េះធ្វើចរិតអន់ខ្លាំងម៉េះកំងគេហើយនេះគេកត់លេខទូរស័ព្ទឲ្យច្បាស់កន្លែងបងបងប្អូនទាំងអស់គ្នានេះខ្ញុំលើកទូលេខទូរស័ព្ទឲ្យមើលខ្ញុំមានលេខទូរស័ព្ទឲ្យមើលបងប្អូនទាំងអស់គ្នានេះនេះលេខទូរស័ព្ទអ្នកដែលកំងខ្ញុំណាខ្ញុំខឹងឡើងញ័រមាត់ហើយបងប្អូនទាំងអស់គ្នាណាតែមកបច្ចៈទៀតណា ថាមយកលេរបស់ខ្ញុំចង់បានលេរបស់ខ្ញុំប្រើខ្ញុំនេះខ្លាចគាត់ស្លឈាមស្លាប់មុនមិនបានប្រើលេរបស់ខ្ញុំបងប្អូនទាំងអស់គ្នាក៏ប្រាប់ឲ្យអ្នកដឹកជញ្ជូននេះដឹកទៅទាំងព្រឹកទៅយកឲ្យបានឲ្យគាត់មុនគេបងប្អូនទាំងអស់គ្នា ហើយតើសារមិនដាច់ពីមាត់តើសារផលិតផលខ្ញុំហ្នឹងផលិតផលខ្ញុំល្អអញ្ចេះល្អអញ្ចោះបងប្អូនហើយបច្ចាក់ហើយបច្ចាក់ទៀតបច្ចាក់ខ្ញុំឲ្យគេដឹកទៅដឹកទៅដល់ផ្ទះហ្នឹងកុំឲ្យយឺតពេកពីព្រោះថាគាត់នឹងស្លន់ខ្លាំងណាស់ស្លន់ប្រើលេរបស់ខ្ញុំពេលទៅដល់គាត់ធ្វើចរិតអន់គាត់ធ្វើចរិតអន់លើកទូរស័ព្ទគាត់ចេញមកទូរស័ព្ទចោលគាត់ធ្វើចរិតថោកម៉េះធ្វើចរិតអន់ម៉េះសៀមមួយសៀមមួយសៀមមួយសៀមមួយមកបងប្អូនទាំងគ្នាបើចរិតថោកបែបហ្នឹងលើកក្រោយកុំតែងខ្ញុំទៀត ខ្ញុំមិនដែលជួបអតិជនបែបនឹងពីមុនមកបងប្អូនទាំងអស់គ្នាកុំចេញមកធ្វើចរិតថោកពេកដើរបំផ្លាញគេបំផ្លាញឯងពេញនឹងនេះគេគេអ្នកលក់ផលិតផលគេអត់មានពេលវេលាទៅហៅរឿងមនុស្សថោកថោកធំធំដូចអ្នកឯងទេហើយហើយមួយថ្ងៃនឹងខ្ញុំមិនបានប្រលះប្រលះអ្នកដែលទេអវ៉ាន់ខ្ញុំឲ្យមិនយកទេស៊ីបាយមិនចូលទេបើមិនសុំទោសខ្ញុំខ្ញុំជេរតតែដាច់តែថ្លៃឈាមងក់ងក់នៅថ្ងៃនឹងតែម្ដងព្រោះខ្ញុំខឹងខ្លាំងណាស់ណាខ្ញុំស្គាល់កន្លែងអ្នកឯងនៅច្បាស់ខ្លាំងណាស់ ទីតាំងដែលអ្នកឯងរស់នៅហើយ account Facebook ដែលប្រើហ្នឹងណាកុំសង្ឃឹមថារួចខ្លួនឲ្យសោះណាសៃណែអត់ឲ្យរួចខ្លួនទេកុំសង្ឃឹមណាប្រាប់ឲ្យហើយបងប្អូនទាំងអស់គ្នាអើយក្តៅខ្លាំងណាស់បងប្អូនអើយបងប្អូនកំប៉ុងលេរបស់ខ្ញុំណាកំប៉ុងលេរបស់ខ្ញុំនេះបងប្អូនកំប៉ុងលេរបស់ខ្ញុំណាលេហើយនឹងលេទូរស័ព្ទហើយនឹងអីវ៉ាន់ជាច្រើនទៀតដែលគាត់បានទិញពីខ្ញុំណា ខ្ញុំលក់បញ្ចុះតម្លៃខ្ញុំលក់ promotion ពិសេសគាត់បានចូលមកចូលមក order អីវ៉ាន់របស់ខ្ញុំជាច្រើនតែបងប្អូនជួយគិតមើលទៅដល់ផ្ទះគាត់ហើយគាត់បែរជាចុចមើលទូរស័ព្ទអត់ចូលនេះខ្ញុំចង់និយាយថាមើលមកខ្ញុំឲ្យច្បាស់ថ្ងៃក្រោយបើធ្វើចរិតអន់ធ្វើចរិតថោកអញ្ចឹងទៀតកុំទិញអីវ៉ាន់របស់ខ្ញុំណាខ្ញុំប្រាប់ឲ្យហើយអ្នក comment ក្តៅក្រហាយណាមើលអ្នក comment ម្ដងមើលគ្រាន់តែលេមកកំប៉ុងសោះធ្វើដូចមានរឿងអីធំដុំខ្លាំងចឹងប្រយ័ត្នតែខ្ចូលស្លាប់ទៅចាណែ ចេដាច់ខ្ចូលស្ដាប់ឬមិនដាច់ខ្ចូលវាមិនខ្ញុំចេតែខ្ញុំតាខ្ញុំចេអ្នកកំងលេរបស់ខ្ញុំឲ្យមិនយកទៅស្អីអ្នកឯងខ្ញុំត្រូវតែចេអញ្ចឹងហីព្រោះខ្ញុំនេះចំណាយកម្លាំងពលកម្មទៅឲ្យអ្នកដឹកណាចំណាយលុយពេញពេញថ្លៃដឹកទៅដល់ផ្ទះអ្នកទិញហើយអ្នកទិញមិនប្រឹងទទួលទៀតនេះខ្ញុំមិនមែនព្រះធ្វើមកពីស៊ីម៉ងទេណាបងប្អូនទាំងអស់គ្នាចង់ជម្រាបទៅអ្នកទិញទាំងអស់គ្នាផងខ្ញុំជាមនុស្សសាមញ្ញហើយបើចូលខមមិនលេលើអត់ដឹងខ្ចូលអីអញ្ចឹងមិនបាច់ចូលខមមិនទៀតទេចេញចុះចុះ go on ចេញ បើខមមិនទេលើអញ្ចឹងគុំមកមើល live បងចេញទៅមកអាលឿនចេញទៅឲ្យឆាប់ចេញឲ្យឆ្ងាយអត់ខ្វះទេអ្នកមកចូលមើល live របស់ channel ចេញចេញចេញណាគេខមមិនអីគេទៀតអីលែមកកំប៉ុងប្រមាណណាបានប្រឹងស្រែកស្រែកតិចស្លឹកចោលប្តីបាត់ទៅ ចាលេខ្ញុំនេះមកកំប៉ុងតម្លៃម៉ានក៏ដោយសួរថាអូនឯងនឹងមានសមត្ថភាពទិញលេរបស់ខ្ញុំអត់បើអត់មានសមត្ថភាពទិញទេណាអូនឯងកុំចូលមកខមមិនថ្ងៃនេះខ្ញុំអត់លក់លេខ្ញុំមកនិយាយមកនិយាយរឿងអ្នកកំងអីវ៉ាន់ខ្ញុំហើយនេះមិនយកអ្នកចូលមកខមមិននឹងដូចរឿងតង្ហែនម៉េចតង្ហែនពេកទេណាអូនណាតង្ហែនពេកទេបើអូនបើអត់បើអត់ចូលចិត្តចាណែចេញទៅវិញមិនស្ដាប់មិនចូលមើលទេតោះចេញវិញតោះសុះសុះសុះអត់ចូលចិត្តអត់ចូលចិត្តអត់ត្រូវការថ្ងៃគេខមមិនអីគេទៀតអីចាណែចេគេច្រើនចឹងប្រយ័ត្នប្តីលេងស្រឡាញ់ អូនអូនអូនបើខមមិនបើខមមិនចរិតទៅចុះទៅចុះក្បាលគេអញ្ចឹងកុំចូលខមមិនគេទៀត ចេញឲ្យឆ្ងាយខ្ញុំចេនអ្នកដែលចូលមកចូលមកតែអីវ៉ាន់ខ្ញុំហើយគាត់អត់បានយកគាត់កំងហើយគាត់គាត់អត់មានយកអីវ៉ាន់ខ្ញុំហាតើខ្ញុំម៉េះហាអូនអូនតើខ្ញុំម្លេះចណេចណេឡាយតែចណេឯងបើអត់ពេញចិត្តចេញទៅវិញណាខ្ញុំអត់បានចេម៉ែចេចដូនចតាតែអំពើសណ្ដានរបស់អូនឯងឯងអូនឯងកុំទើសពេកអូនកុំមានខ្លួនពេកណាចូលមកខមមិនរបៀបទៅជុះទៅជុះក្បាលគៀបដូចអូនឯងចឹងដែរ តិចពិបាកទៅឡាយដល់មកផ្ទះមីអូនឯងហ្នឹងហែកទាំងអស់ហែកទាំងជាដូចតាទាំងអំពើសដានរបស់មីអូនឯងទៀតចេញចេញភ្លាមកុំមកខមមិនទៀតបើខមមិនលេលើអញ្ចឹងចូលមើលគេឡាយហើយមកខមមិនរៀងតងែនតងែនអញ្ចឹងអូនចេញទៅវិញអូនអូនឯងនេះបានថាមកទៅជួបបាត់ផ្សារអូនអូនឯងកុំចង់មកចំនួនមាត់មួយមួយបងនេះហាយហាយអញ្ចឹងទៅចេញទៅវិញអូន ម៉ោង2:10យប់ឯនៅមិនទាន់មកដល់ផ្ទះទៀតអាកូននោះក៏មិនគេងអាឪវាក៏មិនមកអើយដានេដានេមិនដឹងហួរដល់ពេលណាទៀតទេនេះចាំមើលតាមកហ៎មកកូនណាកូនណាកូនណាកូនណាកូនមកគេងមកកូនណោះ មិនមិនបកាច់ទៅនៅមួយមិត្តភ័ក្ដិងាប់មួយមិត្តភ័ក្ដិទៀតទៅបកាច់មកផ្ទះដេកទៅអីយប់ហ្នឹងអូអត់មានជើងហាវផឹកមែនថ្ងៃមុនណាអត់បានចេះទាំងអស់គ្នាចេះតែអ្នកផឹក ស៊ីឲ្យគ្រប់គ្រាន់ហើយយកស្រីទៅទៀតណាបាត់ប្រហែលថ្ងៃនឹងនឹងទៅណាខ្ញុំណាគ្មានធម៌មេត្តាទៀតទេអាកាចាស់ឯងសម្បត្តិធ្វើការនៅក្នុងក្រុមហ៊ុនអញ្ចឹងតែបត់ខ្លួនឯងមិនហួសផងប្រពន្ធកូនគ្មានខ្វល់គ្មានជួយទេទុំតែស្ដាយការងារលក់ឯងខឹងណាធ្វើអីក៏មិនបានដែរខឹងខ្លាំងមែនតើហ្មងណាមួយថ្ងៃហ្នឹងណាបាក់បៀដល់ហើយណា ភ្ញាក់មកមិនក៏មិនខោកមកហ៎បាត់ពីមួយថ្ងៃទៅណាបាត់បាត់ពីមួយថ្ងៃទៅណាខោកឡាខោកឡាខោកខោកមកនិយាយគ្នាមកអត់មានបាក់បៀស្មាននឹងមកដេកអីទេហងៃគេស្មាននឹងពងនៅគេអូខេអត់ស្អីញីអូនមកសោះមកមកងៃនឹងងៃនឹងមកមកបាក់បៀអីខោកមកខោកមកនិយាយគ្នាលឿនបាត់មួយថ្ងៃទៅណាអាកាចាខោកមកលឿន ត្រាបៀរកម្ពុជារូបរាងប្រណិតរសជាតិឆ្ងាញ់អស្ចារ្យអង្គសងតើក្លិនក្រអូបជាប់បានយូរមានមុនស្នេហ៍ផ្ដល់ឡៃឡោដល់កូនរបស់អ្នកដើម្បីធម្មពលនិងភាពជោគជ័យរូម៉ាណូក្លិនជោគជ័យរបស់បរោបោកបានលឿនជាជារលោងស្អាតគ្មានស្នាមប្រេះហើយ និយាយមកវានេះយប់ឯណាចាំស្អែកចាំនិយាយគ្នាទៅហើយលឡាបានអីមកវិញអត់ខ្មាស់គេទេខ្មាស់ណាពេលអញអញចង់ចែណាអញចង់ឈ្លោះណាសឹកក្បាលបាល់អញមិនញឹកញឹកមកនិយាយគ្នាដល់ហេតុផលដល់លឿនមកអញអញធំចាំឱកាសនឹងមកដល់ឡាចាស់អញធំអញធំចាំឱកាសនឹងមកដល់ឥឡូវមកដល់ហើយងើបមកនិយាយគ្នាដល់ងើបដល់អាចាស់ងើបមកបាត់ទៅណាមួយថ្ងៃហ្នឹង អញកុំតែស្ដាយការការងារឲ្យនឹងកូននេះទេវាគ្មានអ្នកមើលមួយថ្ងៃមួយថ្ងៃគ្មានធ្វើស្អីទេដេកស៊ីដេកស៊ីហាក់លើឥឡូវងើបមកនិយាយគ្នាដល់រឿងមកងើបមកងើបមកបាត់ទៅទៅបាត់ទៅមួយថ្ងៃនឹងទៅណាហ៎ងើបមកអញមើលលុយរបស់មានមែនអូអញ្ចឹងណាដើរលេងសបាយចូលការ៉ាអូខេយកស្អីការ៉ាអូខេអោបហើយអត់គ្រប់គ្រាន់យកស្អីតែដេកខាងក្រៅទៀតមែនអាកាចាស់ អានេះជារបស់ពួកម៉ាក់បងទេពេលដែលវាត្រូវការវាត្រឡប់មកយកវិញឯងបងគាត់គេអញ្ចឹងឆ្លាញ់គ្នាដល់ថ្នាក់ហ្នឹងហ៎ដល់ថ្នាក់ផ្ញើសូមណាម៉ៃគ្នាទៅគួរទុកមានស្រីអញ្ចឹងមែនស្រីគ្នាដកដកដកថ្នាក់ណាអញ្ចឹងដកថ្នាក់ហ្នឹងអាចាស់ហ៎អាចាស់ងប់ហួរងប់ហួរណាបើឆ្លាញ់ណាមកតែស្រីណាដេកងប់មួយវាទៅទៅងប់មួយវាអាចាស់ឯងនេះនេះនេះនេះទៅនៅទៅនៅមួយវាទៅនៅមួយវាចុះទៅចុះចុះចុះចំលឹមខែនេះ នេះអូនធ្វើអញ្ចឹងធ្វើអីហ៎នេះយប់ឯណាអ្នកចិត្តខាងគេមករលរឿងខ្មាស់គេចាំស្អែកចាំនិយាយគ្នាទៅបានអត់អញ្ចឹងក៏បានឥឡូវយប់ហើយតែចាំផឹកទៅក៏បានដែរឥឡូវចេញមិនមកស្លាញ់ប្រពន្ធកូនមិនមកដេកនៅប្រពន្ធកូនទៀតទេតែដេកខាងបន្ទប់ទៅទៅទៅចេញលឿនណាទៅយកអត់ទៅចេញបាត់ពីមុខមាត់អញលឿនណា ប់មិញមានលឺអីអត់ហ៎លឺអីអត់មានលឺអីផងដេកអោបប្តីមិនដឹងអីផងងាប់ភ័យនឹងនេះមិនដឹងវិស័យវាទេនឹងណែអ្នកលក់អនឡាញហ្នឹងយប់មិញឆ្លោះគ្នាជាមួយប្តីហើយដេញប្តីឲ្យដេកក្រៅផ្ទះទៀតណាអុយមែនហើយនាងហ្នឹងអាងតែប្តីស្លូត ណាស់តានាងណេនឹងតាមួយថ្ងៃមួយថ្ងៃនិយាយពីខឹងខឹងខឹងមិនចេះចប់បើលក់អនឡាញវិញឆ្លោះជាមួយអ្នកចូលមើលហើយយប់ឡើងឆ្លោះជាមួយប្តីទៀតនាងណេនឹងកយៅវាកយៅក្តៅកាហាយអាណិតតែខាងប្តីទេមិនដឹងជាកម្មស្អីមកបានប្រពន្ធចង់ចង់មកពីធ្វើការហត់ហើយមកដល់ផ្ទះត្រូវប្រពន្ធរោរឿងទៀតអស់ចាអីត្រឹមតែសម្បត្តិលក់អនឡាញនឹងនាងនឹងរំនួតវាថាឲ្យប្តីធ្វើការរាល់ថ្ងៃហ្នឹងមិនស្មើនឹងវាទេ អាងតែគ្នាមិនចេះមាត់ចង់នាងដាណេចេះមិនក៏គ្នាមិនដែលតដែរឲ្យឆ្ងាត់ឲ្យឆឹងងាប់ហើយបើប្តីអញវិញណាមកពីធ្វើការហត់អញ្ចឹងអញដោះខោអាវឲ្យគក់ច្បាច់លើក្រោមឲ្យហើយរៀបបាយឲ្យញ៉ាំហើយធ្វើសរសៃឲ្យស្រួលខ្លួនទៀតណោះអើឯងនិយាយនឹងត្រូវអញ្ចឹងទៅប្តីចេះអាណិតប្រពន្ធយប់ឡើងនឹកឃើញខ្លះខ្លះ បើដូចនាងដាណេខ្លាំងដូចតោអញ្ចឹងបានវាចេះតែខឹងគ្មានបានអីទេបើវាចេះប្តីវិញគ្មានដឹងបែបបត់អីសោះមិនដឹងនិយាយស្អីគេខ្លះហ៎ស្អីវានាងណែហ្នឹងស្អីរឿងស្អីអ្នកណានិយាយរឿងអីពីវាហ៎កុំមកធ្វើអត់ដឹងណាកុំមកនិយាយថាអត់ដឹងលឺច្បាស់ណាស់និយាយពីខ្ញុំជាមួយប្តីខ្ញុំ លើឲ្យផ្ទាល់តិចហ្មងសិតតថាឲ្យប្តីខ្ញុំនិងខ្ញុំនឹងមិនខ្ញុំជេរប្តីខ្ញុំដេញប្តីខ្ញុំចេញក្រៅពីអញ្ចឹងហ៎ច្បាស់អត់ហ៎ច្បាស់អត់មុននឹងនិយាយពីគេនឹងមានច្បាស់ក្នុងក្នុងក្នុងខហ្នឹងអត់ដឹងច្បាស់ម៉េះហ៎ដឹងច្បាស់ម៉េះម្នាក់ម្នាក់ហ្នឹងប្តីគេគ្រួសារគេ គេនិយាយរឿងណាដែលគេលឺមិនតាបើមិនពិតយកមកដាក់ខ្លួនធ្វើអីពិតឬមិនពិតខ្ញុំលឺផ្ទាល់ជា លើឲ្យច្បាស់កន្លែងណាលើថានិយាយពីខ្ញុំហើយនឹងប្តីខ្ញុំអាស្ដាប់ហើយឮហើយញើដាក់ខ្លួនទៅបើរឿងនឹងវាពិតមែនយើងឆ្លោះគ្នាឲ្យគេឮទៅរត់តែដីពួនបានឆ្លោះគ្នាចែកអ្នកទិញផងចែកកូនផងចែកប្តីផង អ្នកណាទ្រាំដេកបានរឿងគ្រួសារខ្ញុំខ្ញុំចង់ឆ្លោះឬមិនឆ្លោះចែកមិនចែកចែករឿងគ្រួសារខ្ញុំម៉េចពេលខ្ញុំឆ្លោះខ្ញុំត្រូវតែសុំសិទ្ធិពីអ្នកឯងសិនមែនព្រោះថ្ងៃហ្នឹងណា ខ្ញុំស៊ីបាយដល់កន្លងញើសឈាមរបស់ខ្ញុំខ្ញុំគ្មានសុំបាយពីអ្នកឯងទាំងអស់គ្នាញ៉ាំទេក៏ចិត្តដឹងម៉េចទាំងអស់គ្នាឯងហ្នឹងមើលតែគ្រួសារទាំងអស់គ្នាឲ្យបានល្អកុំមកចេះដឹងរឿងគ្រួសារគេពេកតនេមែនអត់កាញ់គេធ្វើហើយរឿងគ្រួសារគេសោះហ្នឹងចេះឈឺឆ្អើណាមាត់គេគេនិយាយមិនក៏បានមិនស៊ីលីលីខ្លួនមែនស៊ីលីលីខ្លួនមិនអីផឹកឡើងនិយាយដើមគេឲ្យគេស្ដាប់បានលឺទាំងអស់ហើយនៅសំដីប៉េះប៉េះមកគេទៀតណាមិនតនេខ្លាំងហ៎ ហាម្នាក់ម្នាក់អត់ការងារធ្វើអីបើក៏ចិត្តដល់រឿងគ្រួសារគេម៉េះច្បាស់ខ្លាំងម៉េះនិយាយដើមពីគេហើយនឹងបបេះបបេះសំដីថៃក៏ភ្លៀងណាងាប់ដោយសារមាត់ប្រយ័ត្នណាស់ទាំងអស់គ្នាហ្នឹងឯងមាត់ណាស់ឲ្យប្រយ័ត្នតិចទៅបើដឹងរឿងមិនប៉ិតកុំចេះតែហាពេកតិចពេកបែកវត្តតំផឹងឥឡូវហ្នឹងកុំស្មានថាសៃណែមិនហ៊ានធ្វើមីនីនិយាយគឺត្រូវតែធ្វើហើយមើលមុខអញ្ញិននេះមួយមួយខ្ជិលនិយាយមួយ ត់ការងារធ្វើតនេះនិយាយដើមគេនោះខ្ជិលឆ្លុះរួយរៀងនេះ ពីដំបូងសូមជួយរៀបរាប់ពីជំងឺពីព្រោះខ្ញុំចង់ដឹងឲ្យច្បាស់ដើម្បីខ្ញុំអាចវិនិច្ឆ័យអំពីរោគសញ្ញាក្នុងខ្លួនបានអូគឺអញ្ចឹងលោកគ្រូពេទ្យឲ្យតែពេលខ្ញុំខឹងម្ដងម្ដងខ្ញុំញ័រសាច់ញ័រដៃញ័រជើងញ័រខ្លួនញ័របេះដូងហើយនិយាយពីទាំងហាវវិញដកសំតែម្ដងគ្នាហើយបានតែគេធ្វើអីមិនត្រូវចិត្តវិញស្រីបន្តឲ្យគេផាំងផាំងផាំងផាំងផាំង នៅកតុយទេលោកគ្រូពេទ្យនៅក្នុងខ្លួនខ្ញុំមកលោកគ្រូពេទ្យតិចចង្ដៃតិចចង្ជើងហើយចាប់ផ្ដើមបែកញើសក្បាលដូចមនុស្សចង់ខ្យល់ចាប់ចឹងណាគ្រូពេទ្យហើយបេះដូងដកម្ដងម្ដងសឹងអាកៀងហីខ្ញុំអត់យល់ខ្លួនឯងដែរលោកគ្រូពេទ្យអញ្ចឹងបានមកសួរលោកគ្រូពេទ្យហ្នឹងណាស្ដាប់តាមការដែលនៅនិយាយនេះគឺជារោគសញ្ញាអាចវិវត្តទៅរោគជាមួយ stress ដោយសារតែអាការៈញ័រនៅក្នុងខ្លួនគឺមកពីនាងខឹងច្រើនហើយនឹងគិតច្រើន បើតាមជាសាស្ត្រផ្លូវចិត្តពេលដែលនាងខឹងគឺសម្ពាធឈាមឡើងអារម្មណ៍មិននឹងណោតែនៅខ្លួនឯងមិនអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបានតម្រោះស្រាយក្នុងការព្យាបាលគឺត្រូវពឹងទៅលើខ្លួនឯងច្រើនជាងឆ្នាំដែលគ្រូពេទ្យអំដល់ឲ្យត្រូវកាត់បន្ថយអារម្មណ៍មួម៉ៅរៀននឹងងប់អារម្មណ៍ធ្វើចិត្តឲ្យត្រជាក់មើលទៅខាងក្រៅបានច្រើន ស្ដាប់អ្វីដែលល្អល្អជាពិសេសគឺធ្វើអ្វីឲ្យខ្លួនឯងសប្បាយចិត្តឲ្យបានច្រើនបើទម្លាប់ខ្លួនមិនអាចធ្វើបានទេវាអាចនឹងធន់ធ្ងរខ្លាំងជាងនេះរហូតឈានទៅដល់ជំងឺបាក់ទឹកចិត្តដោយសារតែការមិនចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯងធ្វើឲ្យខ្លួនឯងខឹងរហូតគ្មានពេលលំហែខួរក្បាលផ្លូវចិត្តអញ្ចឹងខ្ញុំគួរតែធ្វើមិនទេលោកគ្រូពេទ្យគឺត្រូវចេះរងាប់អារម្មណ៍ខ្លួនឯងពេលដែលខឹង ត្រូវធ្វើអ្វីដើម្បីខ្លួនឯងដូចជាអានសៀវភៅនិងរាប់លេខជាដើមចាំខ្ញុំចេញវិជ្ជាបញ្ជាដើម្បីឲ្យអ្នកនាងដល់ឆ្នាំដើម្បីជួយសម្រួលអារម្មណ៍អ្នកនាង ពេលដែលអ្នកនាងកេងលក់កុំឲ្យគិតច្រើន10 17ដុល្លារ15 50 50ស្របទាំងអស់1500ដុល្លារ1 2 3 4 5 6 7 8 9 10 11 1100បូកឃើញ1500ហើយលុយវាបាត់ទៅណាមិនបានក្នុងបញ្ជី1500នៅខាងក្រៅបានតែ1100 ជីរូបរាងប្រណិតរសជាតិឆ្ងាញ់អស្ចារ្យអង្គសងតើក្លិនក្រអូបជាប់បានយូរមានមុនស្នេហ៍ផ្ដល់មៃឡូដល់កូនរបស់អ្នកដើម្បីធម្មពលនិងភាពជោគជ័យរ៉ូម៉ាណូក្លិនជោគជ័យរបស់បរោបោកបានលឿនជាជារលោងស្អាតគ្មានស្នាមប្រេះមិនបានខាន់ក្រៅវាមិនគ្រប់ អីវ៉ាន់ចេញឲ្យភ្ញៀវក៏គ្រប់អត់ទេអកត់ជាមានអ្នកបន្លំលុយហ្នឹងឯងអ្នកដឹកជញ្ជូនមានតែ3នាក់ថ្ងៃហ្នឹងត្រូវតែវិញមកឲ្យឃើញអត់ឲ្យរួចខ្លួនទេអាឡូ មកដល់ណាហើយហើយដឹកឲ្យវ៉ាន់ឲ្យភ្ញៀវហើយនៅដឹកឲ្យអស់ហើយចែសួរថាមកដល់ណាហើយស្ដាប់បានអត់ណាខ្ញុំមកដល់ផ្លូវធំហើយចែជិតដល់ហើយឆាប់មកមកឲ្យលឿនមកខ្ញុំមានរឿងចង់និយាយមួយប្រញាប់មកជាប្រញាប់ លុយទៅណាអស់ឃើញតែ1100លុយនៅក្នុងបញ្ជី1500ឲ្យច្បាស់កន្លែងហើយបាត់ទៅណានេះលុយបាត់ទៅណា ក្នុងបញ្ជីមានគ្រប់ លុយខាងក្រៅវាអត់គ្រប់អីវ៉ាន់ចេញពីស្តុកអស់ហើយហើយលុយវាបាត់ទៅណាខ្ញុំមិនដឹងរឿងចាយបើលុយខ្ញុំប្រមូលបានពីភ្ញៀវខ្ញុំបកគលឲ្យចាយអស់ហើយខ្ញុំមិនដែលហ៊ានកាប់គេងចាយទេគ្មានទេអីវ៉ាន់អស់ពីស្តុកអីលុយវាបាត់ទៅណាបើគ្មានអ្នកលួចក៏លុយវាមិនបាត់ដែរកុំនិយាយថាវាអត់ដឹងរឿងហ៎មិនដឹងចាយលុយខ្ញុំប្រមូលបានខ្ញុំបកគលឲ្យចាយអស់ហើយ បើបើនិយាយទៅខ្ញុំមិនដែលមានចិត្តក្បត់ការងារខ្លួនឯងទេបិទមាត់ហើយចប់និយាយវាមិនដែរអីវ៉ាន់ចេញពីស្តុកអស់ហើយមិនដឹងជាលួចបាត់ទៅណាអស់ឆាប់ចេញណាបាទហើយដល់នេះត្រូវតែសម្រួលអារម្មណ៍គ្រូពេទ្យប្រាប់ថាឲ្យសម្រួលអារម្មណ៍ 1 2 3 4 5 6 7 bảy, buồn, đập, mà giờ ơi có ở nè nè tiếng nói tiếng nói này có nè nè nè nè nè ở ở này hòm hòm mẹ ở ơi con ញ៉ាំបាយសិនណាកូនណាញ៉ាំបាយច្រើនច្រើនចាំពេលញ៉ាំបាយហើយម៉ាក់ម៉ាក់ជូនកូនទៅដើរលេងឬអត់ណាកូនណាឮអេដេវីតដេវីតកូនកូនកូនឯងចង់ទៅអីហ៎ចង់នៅផ្ទះហើយកូនណាកូនឯងខ្លាចអីគេដេវីតដេវីតហ៎កូនឯងខ្លាចអីគេកូនប្រាប់ម៉ាមីមើលថាបើអត់ចង់ទៅអូ នេះប្រហែលជាខ្លាចសលេងម៉ាក់សេចលឺលឺខ្លាំងពេកជាមួយប៉ាហ្នឹងអីគឺខមមិនអីអ្នកដឹកអង្ជូនយឺតសេវាកម្មធ្លាក់ចុះកំងថ្ងៃច័ន្ទបានថ្ងៃសុក្រមានលុយទិញហើយដូចធ្វើដូចមកសុំទៀនអញ្ចឹងលេងចង់បានអីវ៉ាន់នេះ ដាក់ណេតុបដាក់ណេតុបកុំខឹងអាណេណាសម្រួលអារម្មណ៍ដាក់ណេសម្រួលអារម្មណ៍1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161 162 163 164 1 Okay នេះ go to table នេះសៀកធំធំនេះបានបានបន្ទុច្រើននេះនេះសៀកនេះនេះនេះនេះឃើញទេកូនលេងកូននេះកូននេះចុចលេងនេះកូននេះនេះមកជួយធ្វើអីគ្មានអាហារមកជួយទេអត់បានប៉ឹងមកជួយប្រពន្ធទាំងយប់អញ្ចឹងមានពេលណាតែផឹកស៊ីមួយមិត្តភក្តិប្រយ័ត្នមិត្តភក្តិឈប់ស្រឡាញ់ណា មកវាខ្ញុំដឹងខុសហើយនេះខ្ញុំត្រឡប់មកផ្ទះជួយលក់ដូរមកវាឯងពេលដែលតនេពីធ្វើការចេះគិតចេះយកសតិយកខួរមកគិតអញ្ចឹងមកពីណាហ្នឹងហ៎ខ្ញុំអត់បានប្រើទេណាហើយមិនបាច់មកជួយអីទាំងអស់កុំអោយចពាក់កុនចពាក់អី ចេញណាអូខ្ញុំដឹងហើយមកអង្គុយជួយជ្រក់អីវ៉ាន់ហ្នឹងនេះមើលឃើញកាបូបលុយនៅចិត្តហ្នឹងមែនអស់លុយចាយអីអ្ហ៎ អត់មានលុយប៉ាវមិត្តភ័ក្ដិស៊ីចាយអត់មានអីចូលខារ៉ាអូខេវិញមិត្តភ័ក្ដិមែនបានបែកកណិតចង់មកលួចលុយប្រពន្ធកូនយកទៅប៉ាវមិត្តភ័ក្ដិស៊ីចាយនេះមកវាអីគិតអីហ្នឹងនេះខ្ញុំកែខ្លួនណាខ្ញុំមានគណិតចង់លួចលុយមកវាអីទេឈប់មកជួយ ការប៉ັດបែកកណិតថាជាចោចង់លួចលុយប្រពន្ធកូនយកទៅប៉ាវមិត្តភ័ក្ដិ ហ៎ចិញ្ចឹមស្រីញីអូនបងអស់សាច់ពួកហ្នឹងមែនមិនខេងមិត្តភ័ក្ដិស្លាប់រស់មួយគ្នាអីផឹកស៊ីគ្មានអាណាផឹកតន់ទេហើយងាប់ក៏គ្មានអាណាងាប់តន់ដែរនេះមកវាឯងគិតអីហ្នឹងខ្ញុំអត់មានកំណត់លួយលុយមកវាឯងទេណា ពឹងមុនផឹកឥឡូវហ្នឹងនេះមិនចាប់ទេសេនីកុំខឹងសេនី1 2 3ចាំបន្តិចសិនតើណាអូនថ្ងៃហ្នឹងណាបង នៅតែម្នាក់ឯង អត់មាននរណាគេមកជួយលោកបងអញ្ចឹងហើយបងច្រកខ្ញុំមុនមកនេះខ្ញុំបញ្ញាប៉ុណ្ណាអត់បានផ្សាយម៉ូតូគេផងខ្លាចតែគេយកបាត់ទេនេះបងឲ្យលឿនតិចមកខ្ញុំមិនមានគេមើលកូនទេខំទៅកូនចោលកូនខ្ញុំងាប់ហីបងបញ្ញាតិចមកខ្ញុំបញ្ញាទៅកាត់សក់ល្ងាចនេះខ្ញុំត្រូវទៅការគេផងបើមួយមួយប្រញាប់ងាប់អញ្ចឹងមិនប្រកាច់ងាប់តាំងពីម៉ោង2ម៉ោង3ទៀតភ្លឺទៅស្ដាយស្ដាយគ្មានមើលក្បាលណាស្ដាយក៏ហើយតាំងព្រឹកហ្មងអញ នេះអស់15000កុំខឹងមកវិញ2 3 4 5 6 7 8 9 10 ចង់សុំសុំសុំអីគេឆាំនិយាយមកខ្ញុំចង់សុំច្បាប់ចាយ2ថ្ងៃទៅស្រុកចាយខាងគ្រួសារខ្ញុំគាត់ធ្វើបន់ខួបគម្រប់8ឆ្នាំមកឪពុកសុំច្បាប់ទៀតហ៎មួយសុំច្បាប់ពីរសុំច្បាប់នាំគ្នាសុំច្បាប់អស់អញ្ចឹងឲ្យបានធុញធារលើទឹកនេះកោទឹកកោដីនេះអ្នកណាដឹងឲ្យបានដល់ភ្ញៀវ ខ្ញុំសុំទោសមែនចាខ្ញុំអត់ចង់ទៅតែធ្វើម៉េចបនបនឪពុកបើអត់ទៅវាអត់កើតសុំចាយកយល់ខ្ញុំម្ដងចាឲ្យខ្ញុំកាត់មិននេះខ្ញុំវល់វល់អត់ហើយណាកាត់អីក៏មិនចេញធ្វើអីក៏មិនកើតដែរអីវ៉ាន់ត្រេតដល់ទឹកភ្ញៀវកំងនេះអ្នកណាដាក់ឲ្យហ៎បើមួយមួយនាំគ្នាសុំច្បាប់ អត់អីទេចឹងចាំដឹកឲ្យចាកុំឲ្យចាពិបាកឈប់សិនមកចាមានអីចង់ប្រាប់ទៀតមែនទៅសក់កណាខ្ញុំអញ្ញាតឲ្យទៅថាម៉េចចាខ្ញុំទៅសក់មែនប៉ិតមែនទេតែកុំទៅយូរពេក ប្រញាប់មកវិញកុំឲ្យយឺតណាបាទចែចែកុំបារម្ភខ្ញុំមិនឲ្យយឺតទេចែអរគុណច្រើនណាស់ចែរៀបលាចែ ជាងខឹង1នាទីជាងបាត់បង់ក្តីសុខ60នាទី កំហឹងបានដុតបំផ្លាញក្តីសុខខ្លួនអ្នកមុនគេ មុនពេលរាលដាលដល់អ្នកដទៃមនុស្សយើងគ្រប់គ្នាតែងមានកំហឹងតែកុំខឹងយូរពេករៀនអត់ឱនយោគយល់ឲ្យគ្នាព្រោះគ្មានអ្នកណាចង់ខុសទេវានឹងធ្វើឲ្យយើងក្លាយជាមនុស្សដែលមានតែអារម្មណ៍ក្តៅក្រហាយគ្មានអ្នកណាមកអាចជួយបានក្រៅពីខ្លួនឯងកុំយកកំហឹងធ្វើជាម្ចាស់នៃការសម្រេចចិត្ត ត្រូវធ្វើមកចាស់កំហឹងវិញតើមិនធ្វើបាបខ្លួនឯងឲ្យធ្លាក់ក្នុងអារម្មណ៍ក្តៅមិនចេះត្រជាក់ហើយចាក់អធិពលដល់អ្នកដទៃ